ថ្ងៃនេះមកងូតទឹកជាមួយគ្នាជាបាមីបាមីបងជំរាបសួរក៏ដូចជាសួស្ដីអរគ្នាខ្ញុំមុនលេងសួស្ដីក៏ដូចជាសួស្ដីអ្នកអរគ្នា It's a beautiful sunny day ខ្ញុំដេប្រាហ្នឹងហើយអ្នកណាឈួតអ្នកទាំងអស់គ្នាឈួតដល់សាស្រាញ់ស្វាអ្នកគេស្វាគាត់ដឹងខ្លួនហើយអ្នកគេសក់ឡើងវិញចឹងអូខេចឹងថ្ងៃនេះខ្ញុំមកធ្វើយកដឹងអត់យកធ្វើគេថ្ងៃនេះខ្ញុំមកងូតទឹកជាមួយគ្នា ថ្ងៃហ្នឹងដោយសារតែយើងក្តៅហើយបាច់និយាយច្រើនពេកយើងនឹងមកកក់សក់ឲ្យគ្នាវិញអូខេចឹងនេះរបស់ខ្ញុំថ្ងៃហ្នឹងគឺបណ្ដេញនឹងកក់សក់ឲ្យខ្ញុំនៅ Possible Clear Ice Cool Menthol Limited Edition Yes ចឹងខ្ញុំក៏មកកក់សក់ជាមួយនឹង Clear Man Cool Sport Menthol ដូចគ្នាអ្នកទាំងអស់គ្នាប៉ុន្តែយើង ខុសគេមក sweet ក៏ sweet ចម្លែកក៏ចម្លែកចម្លែកយើងកក់សក់ដែលបិទភ្នែកហ្នឹងហើយអញ្ចឹងអ្នកដែលកក់សក់យើងមកទេប្រាកក់សក់ខ្ញុំទេប្រាបិទភ្នែកហើយកក់សក់ខ្ញុំហើយចាំមើលមើលចាក់ទឹកត្រូវក៏បានអត់អ្នកទាំងអស់គេនេះគឺនិយាយថា claim man school sport mental នេះគឺតិចអានេះក៏តិចដូចគ្នា yes ice cool អញ្ចឹងចង់ថាស្ប៊ូកក់សក់ហ្នឹងទោះបីជាមេក្តៅតែនៅតិចយ៉ាងណាក៏ឲ្យតិចក្បាលអញ្ចឹង ចឹងចង់ដឹងថាស្រួលកក់សក់ហ្នឹងកក់ហើយតិចក្បាលយ៉ាងណាតោះទៅកក់ជាមួយខ្ញុំទាំងអស់គ្នាយេ Yes ទាំងអស់គ្នាឥឡូវយើងបានមកដល់កន្លែងយើងត្រូវងូតទឹកហើយកក់សក់ដើម្បីថាណាគេកក់មុនណាគេកក់ក្រោយឥឡូវយើងប៉ាវអូខេបងចេញក្តាប់បងចេញទេអូខេប៉ាវស៊ីងសុំអូខេទៅឥឡូវវិញនៅខាងឆ្វេងដៃខ្លួនឯងស្ពីតឲ្យពីប្រតិកម្មចង់ឲ្យគេមកអស់បង ជួយជួយជួយជួយចាប់បោចសាយហ្មងអឺយេអូនណាអូនខ្លះនេះអូខេប៉ុណ្ណឹងអូយអូយអូយអឺអឺជាក់ស្រួលមែនតើយើងដើរទៅជាក់ក្បាលទៅជាក់ក្បាលទុំមេឃមេឃក្តៅមេឃកុំក្តៅយ៉ាងណាក៏កក់ទៅគឺមានអារម្មណ៍ថាត្រជាក់ហើយបានអូនកក់ឲ្យទៅកាន់តែត្រជាក់តែម្ដងតែអត់មានទេ សំខាន់គឺជួយកម្ចាត់អង្គែហើយកម្ចាត់រមាស់ជួយស្បែកក្បាលយើងគឺថាតិចស្រួលតែម្ដងអូអឺបានបានបានភ្នែកបងឡើយអឺហើយអូខេសក់បាសហេយេអត់ដឹងណាអូនអូនអូនឯងចាក់ក្បាលអូនអូខេអឺអឺបងចាំអូនអូក្បាលឡើងជាក់ហ្មងតែក្បាលចាក់ ដល់វិញបន្លែងកក់សក់ឲ្យខ្ញុំម្ដង Yes បាយព្រោះស្រឡាញ់ស្វាទៀតទេបបលពីរជុំខ້ອຍនេះខ້ອຍនេះខ້ອຍនេះខ້ອຍនេះខ້ອຍនេះចិត្តបងនេះនឹងខាងទី4ខាងនេះអូខេចាប់ចេញទេចាក់ឲ្យច្បាច់ណាមែនទេអូច្បាច់ណាច្បាច់បងច្បាច់ច្បាច់ចាលាក់ដូចកាត់ពីប៉ងហ្នឹង ល្មមស្មានទឹកពីបោះស្បូអស់ចាក់ស្បូច្រើនទៅណាអូបងចកខ្លះមើលបងខ្លាយអនឈីក្បាលអូអត់ទេល្មមក្បាលឡើងពីរថ្ងៃអូខេកោហាត់ហាត់តិចមើល Feel so cool cool chill chill ហ្មងសេរីតែម្ដងអេអេអោនេះឈ្មោះអេ នឹងម៉ាសាខ្ញុំលៀនឲ្យពូដល់កាលទៀតហើយចាក់ជូបសិនបោកអាយហ្មងទៅអញយកស្អីគេស្អីដាក់សក់ចូលផ្ទិលអូខេអូខេស្អាតស្អាតអូចុះកាមេរ៉ា ឥឡូវយើងកក់សក់ហើយទាំងពីរនេះឯងឥឡូវយើងសុំពេលវេលាផ្ទាល់ខ្លួនដើម្បីទៅដូរកាអាយហើយទៀតយើងមកជួបគ្នាតទៀតអូខេអ្នកនរនេះឥឡូវយើងបានរៀបចំខ្លួនហើយហើយបន្ទាប់ពីកក់សក់ជាមួយនឹង Clear Man Cool Sport Mental នេះមកគឺថា អូត្រជាក់ស្រួលហ្មងក្បាលហើយកែកអស់ដែរកោសបើសាច់យើងវិញបន្តពីបានថាជាមួយនឹង Clear Ice Cold Menthol មានអត្ថថាស្បែកក្បាលគឺ fresh ជាងមុនត្រជាក់ទៀតត្រជាក់អាល្មោះដូចមិញហ្នឹងឯងក៏អូបាសាក់គេនេះអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានស្បែកក្បាលត្រជាក់ក៏ដូចជាបានកែកុំភ្លេចជាមួយនឹង Clear Man Cool Spot Menthol សម្រាប់បុរសបាទ ហើយសម្រាប់នារីនារីយើងអាចសាកជាមួយនឹង Clear Ice Cold Menthol បានចាំអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាចិត្តកុំភ្លេចចុច like ចុច share មួយផងហើយជួបខ្ញុំទាំងពីរនាក់នៅក្នុងវីដេអូក្រោយទៀតបាយបាយ